តាមដងទន្លេស្រងស្អាតម្លេះទេរុំដួលខេតកណ្ដាលឃើញភ្លៀមដួងចិត្តរីពុតជីត្រេត្រអាលក្នុងបេះដូងជ្រួច្រាលចង់ធ្នោមកាមួយតោ ឆក់យកដួងចិត្តខ្ញុំលងចិត្តស្នេហ៍តែម្ដងទន្លេមេគង្គចំណូលត្រជាក់កូនលងជួយបំពេងើប្រឡងលួងលោមបេះដូងពីស័យលើកដែកដួងចិត្ត អោម្ចាស់ទឹកម្ចាស់ដី ប្រណីស្នេហ៍ខ្ញុំផងណាអោគុំសុនដាដួងចិត្តបងសុំផ្ញើជីវិតស្មងលុងសូនសង្ខា ថ្នាលដួងចិត្តស្នេហារៀមសុំស្បត់ណាសច្ចាធ្នមផ្ការក្សាលោកស្រី ចដួងឈិតរៀមពិតណានឹកព្រួយ ជួបលើទីមួយ តែជាភពព្រែកនិស័យអភូមិកំដាលខ្ញុំសូមផ្ញើចិត្តណាភក្តីអោម្ចាស់ទឹកម្ចាស់ដី ប្រណីស្នេហ៍ខ្ញុំផងណា ឃុំសុនបាដួងឆិតបងសុំផ្ញើជីវិតស្មងលុងសូនសងខាព្រំដួលកំដើជីថ្នាលដួងចិត្តស្នេហាព្រៀមសុំស្បត់ណាសច្ចាថ្នមការរក្សាលូ